នេះគាត់នឹងនៅពេលដែលលើគេស្ដីឲ្យនឹងអាត្មាចង់ឲ្យមានបងប្អូនម្នាក់អឺបន្តិចដែរថាជាធម្មតា កាលណាយើងមាន ការងារតូចទៀបជានិច្ចកាលតែងតែត្រូវគេមើលងាយជាធម្មតាប៉ុន្តែសូមឲ្យបានប្រើនៅអាការមើលងាយរបស់អ្នកដតីហ្នឹងឲ្យទៅជាឆ្នាំបើ មិនបាច់ខឹងទេយកមកធ្វើថ្នាំបើចេះយកមកធ្វើថ្នាំបើរាល់ការមើងងាយរបស់គេឲ្យคล้ายជាថ្នាំបើរបស់យើងគាត់គាត់មិនបានប្រើពាក្យហ្នឹងប៉ុន្តែគិតថាគាត់ប្រើហ្នឹងជាថ្នាំបើរបស់គាត់គាត់អត់មានតបតគាត់អត់មានសងសឹក ព្រោះគាត់បានយល់ច្បាស់ថាគំនិតគាត់នឹងគាត់បានគិតល្អល្អន់ហើយថាវាពិតជាអាចទៅរួចប៉ុន្តែនៅក្នុងកលៈទេសៈនឹងគាត់ធ្វើអត់កើតទេ ពីព្រោះគាត់អត់លុយបើសិនជាគាត់ខឹងហើយគាត់ឈប់ធ្វើការងារនឹងខាតទេខាតទេហ្នឹងទីមួយអត់មានលុយគ្រប់គ្រាន់ដើម្បីញ៉ាំងអាកិច្ចការងារគាត់នឹងឲ្យបានសម្រេចទី2 គាត់អត់តាន់បានរៀនជំនាញចំណេះជំនាញអស់ពីកន្លែងហ្នឹងគាត់ថាគាត់ថ្ងៃក្រោយគាត់នឹងនៅតែ ធ្វើការងាររបស់គាត់នឹងឲ្យបាន ហើយមិនមែនជាការងារតូចតាចទេនឹងពរិវាឲ្យធំពីនឹងមកគាត់គោរពថាកែនឹងកាន់តែល្អជាងមុន ធ្វើការកាន់តែល្អជាងមុន នៅក្នុងសិប្បកម្មមួយនឹងវាមានប្រមាណផ្នែកគាត់ធ្វើរហូតដល់ស្ទាត់ជំនាញពេលណាដែលស្ទាត់ជំនាញឃើញតែគាត់ធ្វើបានហើយគាត់សំដូរការងារគាត់ដូរទៅអាអាផ្នែកផ្សេងទៀតទោះបីជាអាផ្នែកផ្សេងនឹងបានប្រាក់ខែតិចក៏ដោយ ពេលនេះគាត់ធ្វើប្រាក់ក្រនៅកំដររស់ក៏ប៉ុន្តែអ្វីដែលគាត់ធ្វើគាត់យកចំណេះពីព្រោះគាត់មិនមែនត្រឹមតែទៅជាអ្នកលក់ដូរតូចតាចទេគាត់នឹងទៅគ្រប់គ្រងគេ អញ្ចឹងមនុស្សដែលទៅគ្រប់គ្រងគេទោះបីមិនបាន ធ្វើគ្រប់ចំណុចជ្រុងជ្រោយក៏ដោយក៏ប៉ុន្តែត្រូវយល់ត្រូវយល់ពីវានឹងអស់ឯថ្មជឿថាញោមរាល់ថ្ងៃញោមប្រធានគាត់ឈប់ធ្វើខ្លួនឯងដោយច្រើនហើយប៉ុន្តែយល់គ្រប់ផ្នែកមែនទេមែនទេមែនទេមែនហ្នឹងហើយហ្នឹងហើយដៃយើងតែពីរទៅធ្វើអីអោបមកជុំហ្នឹងត្រូវទៅពឹងដៃគេ ប៉ុន្តែពឹងដៃគេឲ្យធ្វើបាន វាទល់តែយើងយល់ណាយ៉ាងច្រើនគាត់នឹងធ្វើឲ្យទៅដល់ជាអល់អ្នកនេះខ្វះតែនេះនេះខ្វះតែនេះឲ្យគេធ្វើមិនចឹងហងៃមិនចឹងហ៎អញ្ចឹងហើយហ្នឹងហើយអីអីអីអ្នកធ្វើ C5 អ្នកថា C100 ហ្នឹងហើយចឹងគាត់រៀនធ្វើឲ្យធ្វើយ៉ាងល្អធ្វើរហូតទៅដល់តាកែហ្នឹង ថែមទាំងគិតថាអត់គាត់នឹងមិនបានទៅទៀតមិនមែនគ្រាន់តែល្អការងារទេចរិតក៏ល្អនេះទៅមនុស្សខ្លាំងមនុស្សខ្លាំងមិនមែនគេស្ដីថាឲ្យទៅអាកញ្ញឹងកញ្ញងកញ្ញាំងកុំមើងងាយអញចឹងចុះមិនមនុស្សខ្លាំងទេអាហ្នឹងអាហ្នឹងគេមនុស្សជ្រាវឆាវមនុស្សគិតខ្លីចឹងបានសិទ្ធិហ្នឹងដល់វាយើងមើលគំនិតគាត់តាំងពីដើមមកវាសមអត់មានរឿងចាយដន់ទេ មែនទេមិនជារឿងចៃដន្យទេកម្រិតចឹងចឹងនៅពេលដែលគាត់ចេះគ្រប់ផ្នែកអស់គាត់សន្សំបានលុយល្មមគាត់ទិញឡានកញ្ចាស់មួយគាត់ចាប់ដើមដើរទិញអាហ្នឹងមែនណាគាត់ទិញលក់ទិញលក់យូរយូរយូរយូរវាបានចំណេញច្រើនឡើងច្រើនឡើងចាប់ដើមហួរមនុស្សមកជួយធ្វើការចុងបញ្ចប់គាត់មានក្រុមហ៊ុន plastic ហ្នឹង300ក្រុមហ៊ុនជាងលើភពលោករៀនមិនចប់ថ្នាក់ទី6ទេ អស្ចារ្យអស្ចារ្យមានអីអស្ចារ្យមិនដឹងអស្ចារ្យតែផ្នែករបស់គាត់ចឹងទៅឲ្យវាឆ្លាក់ប្រពន្ធនោះវាកើតថាមនុស្សយើង សិតតែមានភាពអស្ចារ្យខ្មែរគ្រាន់តែចង់ប្រាប់បងប្អូនថាមនុស្សយើងសិតតែមានភាពអស្ចារ្យប៉ុន្តែគ្រាន់តែយើង មិនបានសម្រួចវាឲ្យដល់ឲ្យដល់ចំណុចរបស់វាតែប៉ុណ្ណោះ ចឹងបានអាត្មាទៅថៃខ្មែរយើងដែលធ្វើការនៅកន្លែងវត្តធម្មកាយណាចេះតែហើយលោកនៅនឹងហើយលោកទៅជាមួយអាត្មានឹងចេះតែសរសើរថៃឲ្យវត្តធម្មកាយគឺធូរទូស្អាតវិញចេះចេះចេះចេះហើយចេះតែត្អូននឹងយើងធ្វើមិនដូចគេយើងធ្វើមិនដូចគេវាគ្មានអ្នកណាបន្ថោកយើងយើងជាងយើងខ្លួនឯងទេអាត្មាថាមិនដឹងមានអីអស្ចារ្យផង សំណងទាំងអស់អាត្មាមើលទៅអត់មានអស្ចារ្យទេអស្ចារ្យតែក្បាលមនុស្សអ្នកគិតទេមែនអត់ពីព្រោះ20 30ឆ្នាំមុនអាហ្នឹងមានតន់មានអីមានអស្ចារ្យស្អីវាហ្នឹងដូចអង្គរវត្តអ្នកខ្លះទៅមើលអង្គរវត្តហ្នឹងអស្ចារ្យថ្មថាមានអីអស្ចារ្យអាមនុស្សធ្វើអង្គរវត្តមិនអស្ចារ្យអញ្ចឹងដំបងឡើយវាចេញពីអាតំណឹងដូចគ្នាហើយយើង មានអានឹងតា យើងទាំងអស់គ្នាមានអានុងអញ្ចឹងមិនពេលធ្វើការទាំងអស់គ្នាហ្នឹងថ្មមិនបាននៅមើលទេ តែអាត្មាគ្រាន់តែទុកឱកាសឲ្យបងប្អូននឹងឆ្នៃខ្លួនឯងដូចពាក្យដែលអាត្មានិយាយលើកមុនអញ្ចឹងណាទំលាប់ល្អដែលយើងអត់មានកំណត់កេងប្រវញ្ចណាគឺជាការសាងគុណសម្បត្តិសម្រាប់ខ្លួនឯងនៅពេលដែលយើងធ្វើអីខ្លាចប៉ះពាល់ដល់អ្នកដតីឧទាហរណ៍ថាឥឡូវតម្លៃវាមិនថ្លៃធ្នូអីមែនឡើងទៅដល់កពូលឧទាហរណ៍អាត្មាមិនថាយ៉ាងម៉េចទេទោះបីជាយើងមានគំនិតទូចមួយថា ហ្នឹងមកគេមើលមិនឃើញដដែលដេកលេខប៉ុន្តែនៅរອບម៉ោងយកលុយដដែលឧទាហរណ៍ណាណាធ្វើចឹងមិនដឹងទេប៉ុន្តែសួរថាខាតនរណាគេមិនមែនខាតអាត្មាទេពួកអាត្មាអត់មានធ្វើ business នៅហ្នឹងទេយ៉ាងច្រើនគាត់អស់លុយញាតិញោមច្រើនតិចទៀតប៉ុណ្្នឹងឯងតែស្មានមានខាតដែរញាតិញោមក៏ក៏អត់ខាតដែរគាត់ក៏មិនដាក់វិនិយោគនៅនឹងដែរ អ្នកដែលខាតគឺយើងដែលអ្នកដែលមានគំនិតកេងទីមួយទម្លាប់ខ្លួនអត់ល្អឃើញទេបានទម្លាប់អត់ល្អដល់តែយើង បានអាទម្លាប់អត់ល្អអាអត់ល្អនឹងបានទៅនរណាគេបានមកអាត្មាឬក៏បានទៅខ្លួនឯងខ្លួនឯងឃើញទេអញ្ចឹងអ្នកខាតគឺយើងនឹងឯងគំនិតដែលកັບកេងកន្លែងហ្នឹងអត់មាន ខាតម្ចាស់នេះទេអត់មានខាតអាត្មា អត់មានអីទេពីព្រោះអាត្មាអត់ដែលកើតទុកថាចេតដីនឹងធ្វើយូរប៉ុណ្ណាណាអាត្មាមានដែលកើតទុកណាហ្នឹងហើយដូច្នេះការងារនឹងវានឹងឆ្លាក់សមត្ថភាពរបស់យើងហើយកាលណាយើងមានទម្លាប់ទម្រុនមានទម្លាប់អឺខ្ជិលឬក៏កេងប្រវាញ់ពេលវេលាដូច្នេះចំណេះជំនាញរបស់យើងហ្នឹងក៏មិនបានរីចម្រើនដែរ គំនិតរបស់យើងក៏សុញដែរគំនិតរបស់យើង គិតតែរឿងអវិជ្ជមានហ្នឹងហើយហើយបើសិនជាយើងមានអាចិត្តអង់គ្លេសហៅថា initiative វាមិនមែនត្រឹមតែជាហ្នឹងមិនមែនត្រឹមតែជាតួនាទីទេក៏ប៉ុន្តែវាមានអាភាពឈឺឆ្អាលទៅទៀតហ្នឹងហើយអាត្មាចង់នៅតែនិយាយពាក្យដដែលថាសូមឲ្យបងប្អូនទាំងអស់ហ្នឹងទុក បុទុមចិត្តអីហ្នឹងជារបស់បងប្អូន គ្រប់គ្នាហើយតាំងចិត្តជាម្ចាស់ទាំងអស់គ្នាចិត្តអីនឹងហើយអាត្មានឹងសរសេរគុណសម្បត្តិអ្នកទាំងអស់គ្នានឹងទុកថាជាស្នាដៃអ្នកទាំងអស់គ្នានឹងឯងមិនមែនស្នាដៃរបស់អាត្មាទេគឺស្នៃរបស់ស្នាដៃរបស់ជាតិយល់យល់ហ្នឹងហើយជាស្នាដៃរបស់ជាតិមិនមែនស្នាដៃរបស់អាត្មាទេ ហើយអ្វីដែលអាត្មាចង់ឲ្យអ្នកទាំងអស់គ្នានឹងដោះនឹងដូចជាបំណងរបស់សមាគមនឹងដែលបានជជែកគ្នាអញ្ចឹងថាវាមិនមែនជាការបណ្ដោះចេតដីឬក៏បណ្ដោះវត្តទេ សំខាន់គឺបណ្ដោះមនុស្សដើម្បីឲ្យបាន មានចំណេះដឹង សម្រាប់បន្តនៅក្បូរក្បាច់រចនារបស់ខ្មែរយើងផង ហើយនឹងសម្រាប់ជីវភាពរស់នៅរបស់បងប្អូនទាំងអស់គ្នាផងអាត្មាអត់មានអីនិយាយទៀតទេមែនតែប៉ុណ្្នឹងហើយសម្រាប់ អ្នកដែលជួយឧបត្ថម្ភអរគុណជំនួសសមាគមដូចជាបាសកឡើងមេងហៈនឹងធ្វើពិតគាត់មិនចង់បានឈ្មោះមិនចង់បានអឺប្រពន្ធឡៅច័ន្ទសួនធ្វើពិតគាត់មិនចង់បានគេឈ្មោះកិត្តិយសអីទេ តែគាត់ចូលមកនឹងឬគាត់មានគំនិតចង់បដោះបងប្អូននៅទីនេះដែរហើយសង្ឃឹមថា សមាគមយើង ទៅថ្ងៃក្រោយយើងនឹងអាចប្រកួតប្រជែងបានជាមួយមិនត្រឹមតែ ថ្នាក់ជាតិទេយើង អាចប្រកួតជាមួយ នឹងអន្តរជាតិបានអញ្ចឹងហើយបានជាគោលការណ៍របស់អាត្មាអាត្មាចង់ឲ្យមានការសិក្សាភាសា ទៅថ្ងៃក្រោយណាហ្នឹងព្រោះអីពីព្រោះអឺនៅប្រទេសគេខ្លះគេមានវគ្គ ដូចជាសម្រាប់ភ្ញៀវទេសចរគេមកណាណាគេចង់មកហាត់គូលេងគេចង់មកហាត់ធ្វើលេងអីចឹងទៅគេចង់ដឹងប្រហែលថ្ងៃប្រហែលថ្ងៃអីចឹងវាទល់តែយើងនឹងអឺមានអ្នកមានអ្នកចេះដឹងភាសាល្អសម័យនេះដូចពាក្យខ្ញុំជាងនិយាយចឹងថាពីមុនណាធំនឹងឈ្នះតែសម័យនេះណាលឿននឹងឈ្នះមែនទេ ហ្នឹងហ្នឹងហ្នឹងថៃលឿនថៃលឿនស៊ីថៃយឺតយឺតហ្នឹងហ្នឹងលឿនលឿនស៊ីថៃយឺតអាត្មាចង់ឲ្យបងប្អូននឹងមានគំនិតច្នៃប្រឌិតមួយអាត្មាចិត្តតែមើលឃើញអឺស្នាដៃយើងនឹងវាល្អបើប្រៀបធៀបជាមួយកន្លែងផ្សេងអាត្មាឃើញថាស្នាដៃយើងល្អប៉ុន្តែ ចង់ឲ្យមានគំនិតច្នៃប្រឌិតមួយឲ្យដេកស្យង់មើលថាឥឡូវធ្វើបានល្អប៉ុន្តែច្នៃមិនឲ្យអាល្អហ្នឹងនៅតែល្អក៏ប៉ុន្តែលឿនណាច្នៃច្នៃខ្លួនឯងអាហ្នឹងបានដូច Albert Einstein គាត់ថាបើអ្នកនៅតែធ្វើរឿងដដែលកុំសង្ឃឹមផលផ្សេងអញ្ចឹងណា បើអ្នកនៅតែធ្វើរឿងដដែលដដែលកុំសង្ឃឹមផលផ្សេងអញ្ចឹងបើចង់បានផលផ្សេងវាទល់តែផ្លាស់ប្ដូរដំបូងយើងរករូបមន្តឲ្យឃើញឥឡូវឃើញថាស្អាតហ្នឹងធ្វើមិនណាហ្នឹងហើយអាហ្នឹងក៏ជាដូចជាជួយញោមប្រធានដែរណាវាមិនមែនចាំបាច់ថាញោមប្រធានត្រូវតែបរៀនបងប្អូនទាំងអស់ហើយជួនកាលយើងធ្វើយូរយូរបែកកំណត់អាចជួយប្រាប់គាត់វិញក៏បានដែរស្មើហងៃយើងកាន់មករៀនពីកូនណែននិយាយនិយាយទៅលោកនិយាយត្រូវ និយាយត្រូវយកមកនិយាយដូចដូចអានិយាយថ្ងៃមិញនិយាយធွာចឹងអាយកពាក្យញាតញោមមកនិយាយប៉ុន្តែគាត់ថាចេះរៀបយកមកឲ្យជាពាក្យខ្លួនឯងណាហ្នឹងហើយสนุกស្ដាប់ដូចពាក្យថ្ងៃមិញអឺដែលដែលអាត្មានិយាយថានៅពេលដែលយើងត្រូវគេបោះបង់ពីព្រោះគេគិតថាយើងមិនមានតម្លៃសម្រាប់គេទេ តែមិនមែនមានន័យថាយើង ជាមនុស្សគ្មានតម្លៃទេអាហ្នឹងស្មានអ្នកថាប៉ុន្តែ original ពីមនុស្សអ្នកនិយាយគាត់និយាយថាបើគេបោះយើងចោលទៅយើងបោះខ្លួនឯងចោលអត់អាហ្នឹងគាត់និយាយអញ្ចឹងហ្នឹងប៉ុន្តែមានពេលខ្លះអ្នកប្រាជ្ញទាំងឡាយហ្នឹងយកតែគំនិតគ្នាទៅវិញទៅមកប៉ុន្តែគេកលៃទៅជាពាក្យគេឃើញទេអញ្ចឹងពាក្យ original ដែលស្មាលើពីគាត់ស្មាលើថាបើគេបោះយើងចោល តើយើងព្រមបោះខ្លួនឯងចោលដែរអត់ឬក៏ត្រូវរើសខ្លួនឯងទុកគាត់និយាយយ៉ាងអញ្ចឹងបានអាត្មាបង្កើតជាពាក្យខ្លួនឯងព្រឹកមិញថាប៉ុន្តែពិត original វាមកពីនឹងអាត្មាថានៅពេលដែលគេបោះយើងចោលមានន័យថាគេគិតថាយើងជាមនុស្សគ្មានដំឡៃប៉ុន្តែមិនមែនបានន័យថាយើង ជាមនុស្សគ្មានតម្លៃទេគ្រាន់តែឃើញមើលអាតម្លៃរបស់យើងនោះវាអត់ឃើញតែប៉ុណ្្នឹងតាឧទាហរណ៍ដូច ខ្វះអីសង្សារអីបែកចិត្តអីណាណីដល់ចឹងទៅគេជួបសង្សារថ្មីល្អជាងមុនទៀតមែនទេមែនទេហ្នឹងហើយឆ្នៃឆ្នៃអាត្មាធ្លាប់ឃើញអដែងគឺធ្វើធ្វើមន់ធ្វើអីលុយចិត្តឆ្វាច់ឆ្វាច់ឆ្វាច់អាមន់ហ្នឹងវាមករហូតចឹងមករហូតទៅឆ្វាច់ឆ្វាច់ឆ្វាច់ឆ្វាច់ឆ្វាច់អីលឿនមែនហើយលឿននេះស្អាតទៀតដែលឃើញគេផ្សាយចឹងចឹង ណាប៉ិនថ្មមិនអាចឆ្វាច់ចឹងទេណាប៉ិនគាត់យើងឆ្នៃថាបើស្យងថាបើធ្វើមិនបានលឿនជាងនឹងអានឹងវាទៅជាផលចំណេញរបស់យើងហើយពីព្រោះអីពីព្រោះដំបូងយើងមិនយើងរៀនរៀនហើយយើងទូទាត់រាប់ថ្ងៃខែញោមជាងគាត់ទូទាត់អស់ហើយដឹងថាវាមិនខាតអាចចំណេញខ្លះប៉ុន្តែបើយើងចេះឆ្នៃធ្វើម៉េចឲ្យលឿនជាងមុនអានឹងវាជាកម្រៃរបស់យើងហើយហ្នឹងស្មាគិតទេណាហ្នឹងចំណេញទាំងអស់គ្នាទេអានឹង ចំណេញពេលវេលាហើយនឹងអាចចំណេញចំណេញដេញកម្រៃនឹងសម្រាប់រស់នៅអឺនិយាយអស់គឺធូរពោះអាត្មានិយាយលេងចេញអស់លីងបានប៉ុណ្្នឹងហើយផ្ដាំញាតញោមដែរដែលអឺមានបំណងចង់ជួយបងប្អូននៅសមាគមហ្នឹងអាចតាក់ទងមកវត្តក៏បានតាក់ទងតាមញោមជាងផ្ទាល់ក៏បានលេខទូរស័ព្ទទូរស័ព្ទបាន017 017 8គុត87 36នឹងជួយអត់ខំម្ដងតែជួយដល់ហ្មងណាវិធីជួយមានច្រើនយ៉ាងជាងកាលគ្រាន់តែជួយមកជាព្រះអង្គឬក៏រូបណាមួយនៅសមាគមហ្នឹងក៏ឈ្មោះថាជួយដែរហ្នឹងហើយហើយអឺប៉ិនមានអ្នក ជួយដោយមិនចាំបាច់ទិញទេដូចញោមនៅស៊ីដនីគាត់ឧបត្ថម្ភកអីចឹងទៅហ្នឹងហ្នឹងហើយរៀនធ្វើចឹងខ្វះអីកន្លែងធ្វើជួយមកគឺបានហ្មងបើឲ្យប្រែតមិនដឹងបានអត់បើឲ្យមនុស្សបានហ្មងមែនទេហ្នឹងហើយឲ្យមិនបានប៉ុណ្ណឹងប៉ុន្តែអាត្មានៅតែចង់ឲ្យអញ្ចឹងថាបើមានបំណងជួយជាថវិកាឬក៏ របស់ឧបត្ថម្ភដូចជាអង្គតំងហ្នឹងក៏វាល្អដែរប៉ុន្តែជួយជានិច្ចជានិរន្តរ៍ហ្នឹងគឺជួយលើកស្នាដៃដោយការឧទាហរណ៍តែយើងចង់ទិញពពុតយកមកដាក់ផ្ទះជួនកាលយើងអត់គិតទេយើងទៅទិញបោះឥណ្ឌាណានោះទៅទិញបោះស្រីលង្កាហើយដល់អ្នកចំណេញណាគេហើយដល់និយាយសាសនាហាជាតិស្នេហាជាតិគណៈព្រះអង្គគ្នានេះមួយមិនទិញបោះយកណាប៉ាថាអ្នកនោះទេណាមិន អញ្ចឹងហើយបានអាត្មាធ្វើវត្តនឹងអាត្មាថាឲ្យតរបស់ខ្មែរយើងមានហើយធ្វើឲ្យវាជាប់ខ្មែរមានដែរថៃយួនមានដែរអាត្មាទិញរបស់ខ្មែរប៉ុន្តែអានឹងវាត្រូវមើលគុណភាពទៀតយកមកខូចក៏ពិបាកដែរពីព្រោះថាកាលណាយើងទិញរបស់ខ្មែរយើងថាកែហ្នឹងក៏ខ្មែរកម្មករហ្នឹងក៏ខ្មែរ អ្នកដឹកជញ្ជូនហ្នឹងក៏ខ្មែរ អាអ្នកវ័យដីពីសិទ្ធិរបស់ខ្មែរទាំងអស់កូរ៉េដែលគេរីចម្រើនណាគឺការវិលជុំនៃសេដ្ឋកិច្ចក្នុងស្រុកហ្នឹងអារបស់លក់របស់ដូរហ្នឹងគឺវិលក្នុងហ្នឹងអញ្ចឹងគេចែកការងារគ្នាធ្វើអញ្ចឹងបានស្មាថាញាតញោមហ្នឹងចូលរួមស្នេហាជាតិហ្នឹងរបស់ណារបស់ខ្មែរដែលវាល្អល្អដូចឯស្មាធានាថាល្អហើយព្រះអង្គនៅសមាគមយើងហ្នឹងមើលទៅមិនតោះភ្នែកទេ ទិញព្រះអង្គមួយមានន័យថាស្នេហាជាតិអត់មិនបានថា ស្នេហាជាតិចុះទាំងអស់គ្នានឹងមិនជាតិខ្មែរអីមែនទេចប់ហើយបើផ្សេងលឿនហួយ